ញាតិញោមសូត្របាញ់មិញអានិសង5ហ្នឹងស្មើនិយាយញឹកញឹកញយញយប៉ុន្តែចង់តែបញ្ជាក់ថាឡើងវិញពីព្រោះអានិសងនៃការស្ដាប់ធម៌នេះគឺត្រូវបានសម្រេចនៅពេលដែលស្ដាប់នេះឯងមិនមែនចាំបាច់ទៅជាតិក្រោយបានបាននោះទេ ការសន្សំអធិស្រ័យឧបនិស្ស័យនៃការចេះដឹងក៏ជាការសន្សំហើយប៉ុន្តែជាងការវាអាចរំលងជាតិខ្លះជាងការយើងធ្វើបន់ជាតិនេះសន្សំការចេះដឹងជាតិនេះជាងការទៅអាចរំលងរំលងច្រើនជាតិទៅបានបានទទួលក៏មានពីព្រោះមានអកុសលកម្មណាមួយមករារាំងអីចឹង តួយ៉ាងដូចជារឿងនាងមលិកា ដែលធ្វើបន់ច្រើនទៅ ស្រាប់តែមានអកុសលមករារាំងពេលដែលចិត្តស្លាប់ត្រូវទៅអបាយភូមិសិនរហូតអស់កម្មទៅបានទៅកាន់សុគតិភពនេះអាត្មាក្រំតែចង់បញ្ជាក់ថាអឺកុសលកម្មដែលនឹងត្រូវឲ្យផលនៅក្នុងអនាគតនោះគឺពិតជាឲ្យហើយប៉ុន្តែវាមិនតន់ចិត្ត ដូចជាអ្វីដែលយើងត្រូវសង្កេតមើលបច្ចុប្បន្ននេះទេអានិសង្ឃទី1គឺសុតាំងសណាតិគឺបានស្ដាប់នៅអ្វីដែលយើងមិនធ្លាប់បានស្ដាប់ណាយើងស្ដាប់ទៅជួនកាលពាក្យខ្លះយើងអត់ដែលឮធัวខ្លះយើងអត់ដែលដឹងទេស្ដាប់ទៅស្ដាប់តែឮតែម្ដងនឹងគឺជាអានិសង្ឃទី1 អានិសង្សទី2គឺសុតាំងបរិយោតពេតិស្ដាប់ញឹកញឹកញយញយមិនសូវយល់ប៉ុន្តែស្ដាប់យូរទៅយល់គឺវាកើតពីការផ្សំឧបនិស្ស័យបាទប្រសិនបើមិនមានការផ្ដើមស្ដាប់ឲ្យបានច្រើនទេធัวនឹងមិនមិនអាចទៅជាធัวងាយយល់បានទេសម្រាប់ឧបនិស្ស័យរបស់យើងទាំងអស់គ្នានាពេលបច្ចុប្បន្នហ្នឹង ដូចជាឧបាសក5នាក់ដែលចូលទៅស្ដាប់ធម៌អាហ្នឹងគឺថ្មីដែលមិនមិនដែលឮហើយចូលទៅស្ដាប់ធម៌ក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធនឹង5នាក់ស្ដាប់បានតែម្នាក់ទេដោយសារអីដោយសារអត់ធ្លាប់ស្ដាប់ម្នាក់ស្ដាប់ទៅអង្គុយមើលមេឃមើលផ្កាយហើយម្នាក់ទៀតស្ដាប់ស្ដាប់ទៅក៏កេះនេះកេះនោះរុនដើមឈើលេងអញ្ចឹងទៅ ហើយម្នាក់ទៀតអង្គុយស្ដាប់ទៅក៏យកឈើគូដីលេងម្នាក់ទៀតហ្នឹងក៏លក់សមុកបដើអញ្ចឹងទៅហ្នឹងមុខព្រះសម្មាសម្ពុទ្ធហ្នឹងហើយម្នាក់ទៀតក៏ស្ដាប់ដោយយកចិត្តទុកដាក់នឹងឧបាសក5នាក់ហ្នឹងគឺថ្មីថ្មីគឺអឺមិនធ្លាប់បានស្ដាប់ច្រើនពីមុនមកប៉ុន្តែដល់ទៅស្ដាប់5នាក់បានតែម្នាក់ អញ្ចឹងដល់តែស្ដាប់ច្រើនបានវាថ្នឹកហើយបានព្រះអានន្ទលោកអស្ចារ្យក្នុងចិត្តរបស់លោកលោកអង្គុយស្ដាប់នៅចិត្តនឹងលោកបានលើឡើងថាងធោព្រះអង្គនឹងពីរោះណាពីរោះស្ដាប់ទៅ មាន អត្តន័យអត្តរសខ្ញុំព្រះអង្គស្ដាប់ទៅនឹងពីរោះសពពាក្យទាំងអស់ក្នុងកាយរបស់ទូបង្គំនេះគឺថាត្រង់ណា ដែលមិនមានបេតិមិនមាន បាមកជានឹងមិនមាននេះគឺថា ស្ដាប់ទៅពីរោះសោមនស្សចូលចិត្តព្រឺរងព្រឺស្បែកប៉ុន្តែហេតុអីបានជាឧបាសកដែលមកស្ដាប់នេះ4នាក់ស្ដាប់អត់បានបានតែម្នាក់បានព្រះអង្គសួរថាមនាលអនន្តអ្នកមិនដឹងទេឬខ្ញុំព្រះអង្គមិនដឹងទេរឿងនឹងសិតតែមានហេតុបានព្រះអង្គសម្ដែងសរុបសិនថាអឺនៅក្នុងโลกនេះ កុំថាឡើយដល់ទៅអត្តន័យនៃធម៌ដែលត្រូវពិចារណាយ៉ាងណាសំបីតិពាក្យថាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈពាក្យប៉ុណ្ណឹងក៏សត្វលោកមិនងាយបានលឺឡើយនៅក្នុងសង្សារវដ្តហ្នឹងមានជាតិជាច្រើនដែលយើងកើតមកអត់បានឮពាក្យហ្នឹងទេ ហើយបើសំបីតែពាក្យហ្នឹងយើងអត់ទាំងដែលបានឮផងធ្វើម៉េចនឹងងាយទៅយល់ដល់អត្តរសអត្តន័យនៃធម៌ដែលត្រូវសម្ដែង ប្រាប់ហ្នឹងចុះពាក្យអ្វីដែលវាសម្បូរនៅក្នុង ជីវិតរបស់មនុស្សយើងពាក្យដែលសម្បូរគឺជួបគ្នាសួរគ្នាទៅសុខសប្បាយទេអាមានកូនប្រមាណរៀបការនៅអា មានពាក្យថាផឹកទៅស៊ីទៅរំទៅពាក្យនេះសម្បូរជាតិណាក៏មានសាសនាក៏មានជាតិណាក៏មានដល់តែអញ្ចឹងអ្វីដែលវាធ្លាប់ហ្នឹងវាទៅជាថ្នាក់ថ្នាក់ទៅវាទៅជាជំនាញជំនាញទៅវាទៅជារឿងសាមញ្ញនៅក្នុងជីវិតដល់តែរឿងធម៌នេះចេញទៅពីវត្តទៅចេញទៅពីកន្លែងយើងស្ដាប់ធម៌ទៅមានណានិយាយទៀតមិនងាយថ្នាក់មិនអញ្ចឹងឯងញោម ណាតែមិនសូវលើគេនិយាយថ្នឹកទេថ្នឹកទេនៅតាមផ្សារអីមានគេដាក់ធូរនេះថ្លៃប្រមាណអីប្រមាណលក់អីចឹងអត់ទេណាហ្នឹងហើយនឹងយើងកើតតនពុទ្ធសាសនាផងនៅតែលើតិចតម្រាំតែជាតិខ្លះមិនខ្លះនេះជាតិជាច្រើនដែលយើងអត់ដែលបានឬតំណែងថាមានពុទ្ធសាសនាតើងាយនឹងមកពិចារណាធម៌មកពីណាសូម្បីតែយើងមកស្ដាប់ធម៌រាល់ថ្ងៃសិលទៅវិញក៏នៅតែភ្លេចចឹង អាត្មាឧទាហរណ៍នឹងរៀនភាសាអង់គ្លេសនៅស្រុកខ្មែរទៅរៀនទៅតាមសាលាទៅរៀនរាល់តែម៉ោងហ្នឹងប៉ុន្តែរៀនអង់គ្លេសប៉ាកែទៅវា speak ខ្មែរ well ទៅវិញហ្នឹងរិះសាអីទៅរៀនតែក្នុងសាលា ហើយវាមិនបានយកមកនិយាយនៅក្នុងជីវិតប្រចាំថ្ងៃហើយដល់តែក្មេងកើតនៅស្រុកនេះមិនបាច់ប្រឹងទេមិនតន់ចូលសាលាផងចេះនិយាយភាសាអង់គ្លេសបាត់រិះសាអីវាធ្លាប់ វាធ្លាប់វាញឹកញឹកញយញយលឺរាល់ថ្ងៃវាទៅជាញឹកញឹកញយញយអញ្ចឹងហើយបានជាធัวព្រះអង្គសម្ដែងថាឲ្យស្ដាប់រឿយរឿយឃើញទេសោតាំងបរិយោតពេតេកាលណាស្ដាប់ញឹកញឹករឿយរឿយញយញយវាទៅជាទម្លាប់ពាក្យហ្នឹងវាទៅជាសម្ាញ់ដូចពាក្យថាអនិច្ចំទុក្ខំអនត្តាអីដំបូងឡើងយើងមិនដឹងថាមានន័យថាម៉េចទេសូម្បីនិយាយក៏និយាយមិនត្រូវដែរប៉ុន្តែតែស្ដាប់ញឹកញឹកញយញយរឿយរឿយលោកទេសមកជារឿងធម្មតា ណាអញ្ចឹងហ្នឹងគឺជាអានិសង្សនៃការស្ដាប់ញឹកញឹកញយហើយវាទៅជាស្រួលទៅជាធ្លាប់ទៅជាស៊ាំនៅក្នុងការស្ដាប់ដល់ទៅស្ដាប់ញឹកញឹកញយញយវាទៅជាស៊ាំទៅវាកើតការយល់ដឹងនឹងច្បាស់លាស់វាចូលមកក្នុងអានិសង្សទី3គឺកੰខੰវិហនតិកំចាត់បងសេចក្តីសង្ស័យចឹងបានជានៅក្នុងសាសនាខ្លះក្រៅពីពុទ្ធសាសនាគេពង្វឹកបង្ហាត់ កូនចៅគេហ្នឹងតាំងពីតូចតូចដូចជានៅក្នុងសាសនាមូស្លីមអីហ្នឹងកូនកើតមកដំបូងឡើយសុកចិត្តមិនឲ្យស្គាល់ឈ្មោះឪពុកម្ដាយមុនគេឲ្យស្គាល់ឈ្មោះព្រះគេមុនបាទនឹងបើហៅឪពុកម្ដាយមិនត្រូវហៅព្រះឲ្យត្រូវមុន គឺត្រូវទៅផ្សំនិស័យក្មេងហ្នឹងអញ្ចឹងហើយបានយើងមិនងាយឃើញអ៊ីស្លាមណាចូលមកកាន់ពុទ្ធសាសនាទេមែនទេហ្នឹងហើយដោយសារអីដោយសារផ្សំផ្សំតាំងពីតូចតូចតូចតូចតូចមកហ្នឹងអញ្ចឹង ផ្សំយូរទៅវាទៅជាថ្នឹកវាទៅជាធ្លាប់នឹងចឹងហើយចំណែករីឯធัวដែលយើងស្ដាប់វិញកាលណាស្ដាប់យឹកញឹកញយយយល់ច្បាស់បាននៅអានិសង្ឃទី3គឺកាំងខាងវិហនតិគប់ចាត់បងសេចក្តីសង្ស័យដល់ទៅអស់សង្ស័យវាបាននៅផ្លូវដ៏ត្រឹមត្រូវមួយហៅថាទឹកថងឧជុងការោតេ ណាទិដ្ឋង្គជង្ករតៈហ្នឹងគឺប្រកាន់យកផ្លូវដ៏ត្រឹមត្រូវមួយការយល់ដឹងហ្នឹងត្រឹមត្រូវពីព្រោះនៅដំណើរជីវិតរបស់យើងនេះកិច្ចបដិបត្តិហ្នឹងគឺតែងតែមានច្រើន មានច្រើននេះថាផ្លូវនេះល្អនេះថាផ្លូវនោះល្អនេះត្រូវនេះខុសនៅក្នុងលោកយើងវាមានច្រើនអញ្ចឹងមិនមែនតែសម័យបច្ចុប្បន្នយើងនឹងទេសូម្បីតែ នៅ ពេលដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គគង់ធរមាននៅហ្នឹងក៏មានគេសួរចឹងថាក្នុងโลกមានសាសនាច្រើនមានសាស្តាច្រើនមាន គ្រូច្រើន តែ និយាយថាផ្លូវនេះទៅត្រូវផ្លូវនោះមិនត្រូវស្ដេចលិជវីសួរព្រះអង្គចឹងតើខ្ញុំព្រះអង្គត្រូវត្រូវជ្រើសរើសយូរមួយណារីឯនៅក្នុងសាសនាព្រះអង្គវិញនិយាយយ៉ាងម៉េចព្រះអង្គមិនបាននិយាយថាព្រះអង្គនិយាយថាម៉េចទេព្រះអង្គអោយអតិភិបលើមនុស្សសម្រាប់គិតពិចារណារាល់ពាក្យសម្ដីដែលយើងឮហ្នឹង ត្រូវសិក្សាស្ដាប់ផ្ទៀងផ្ទាត់ដោយល្អហើយសម្លឹងមើលប្រយោជន៍ថាតើវាមានប្រយោជន៍ដែរឬទេកាលណាសិក្សាផ្ទៀងផ្ទាត់ទៅវាមិនកាត់បង់នៅប្រយោជន៍ប្រព្រឹត្តទៅហ្នឹងដែលក្រោយពេលដែលយើងស្ដាប់ពិចារណាទៅយើងនឹងបានជ្រើសរើសយកផ្លូវមួយដែលយើងគិតថាល្អណាដើរទៅហើយបើថានៅតែស្ទាក់ស្ទើរមិនច្បាស់លាស់ទេដំណើរមិនទៅមុខទេណាដូចយើងដើរផ្លូវដល់ផ្លូវផ្លូវបែកច្រើនអញ្ចឹងមិនដឹងថារស់មួយណាដូចមកមិញអញ្ចឹងដល់អត់ច្បាស់ផ្លូវវិញ អានឹងមកពីអីមកពីអត់ច្បាស់ផ្លូវវាច្រើនណែមកមិញហ្នឹងណែមកមិញហ្នឹងមកពីអីបានវិញថាមកពីផ្លូវច្រើនបើផ្លូវតែមួយអត់វិញមែនទេណាបើផ្លូវតែមួយអត់វិញយ៉ាង ណាមិញអ្វីដែលយើងស្ទាក់ស្ទើរនៅក្នុងកិច្ចបដិបត្តិរបស់យើងហ្នឹងមកពីវាមានពាក្យច្រើន មានការពន្យល់ច្រើនអញ្ចឹងបានព្រះអង្គអត់ឲ្យយើងសង្ឃឹមទៅលើនរណាខាងក្រៅក្រៅពីការសិក្សាឲ្យយល់ច្បាស់ដោយខ្លួនឯងហើយជ្រើសរើសយកផ្លូវមួយដែលយើងគិតថាត្រឹមត្រូវ ដល់តែយើងបានដើរតាមផ្លូវត្រឹមត្រូវហើយចូលនៅក្នុងអានិសង្សទី5ហៅថាចិត្តមស្សបសិទ្ធិទេចិត្តរមែអ្នកស្ដាប់នឹងរមែងជ្រះថ្លាសបាយរីករាយកើតបេតិបានមកជាដូចយើងពីមុនយើងមិនដឹងថាជ្រើសរើសផ្លូវណាដល់រកផ្លូវឃើញយើងសបាយចិត្តអូផ្លូវនេះហ่ะណាឆាប់ទៅដល់គោលដៅហើយអានិសង្សហ្នឹងមានចាំបាច់ត្រូវស្លាប់សិនគឺត្រូវសន្សំបានតាំងពីបច្ចុប្បន្នហ្នឹងទៅឈប់រវល់ច្រើននឹងពាក្យគេបង្អើលរឿងនេះរឿងនោះ คลายមកជាបុគ្គលមានខ្លួនឯងជាទីពឹងរបៀបច្បាស់នឹងច្បាស់អញ្ចេះច្បាស់ដូចជាពេលមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទៅសម្ដែងធម៌ប្រាប់ឧបាសកម្នាក់អំពីត្រៃលក្ខធម៌ព្រះអង្គសម្ដែងយ៉ាងច្បាស់ថាអ្វីទាំងអដែលជាសង្កតធម៌ដែលមានបច្ច័យប្រជុំតតែងទាំងអស់ហ្នឹង ឲ្យតែមានការកើតឡើងហើយសិតតែមិនទៀងត្រូវរលត់ទៅវិញហើយរបស់នោះសិតតែ ជាទុក្ខព្រោះទ្រាំនៅមិនបាន របស់ទាំងពីរនឹងឯងសិតតែជាអនត្តាមិននៅ ក្នុងអំណាចបុគ្គលណាមួយទេត្រង់សម្ដែងជាប់ទៅក៏និមន្តទៅវត្តវិញស្រាប់តែមេនិមិត្តខ្លួនធ្វើជាព្រះសម្មាសម្ពុទ្ធបកមកវិញដំបូងគាត់គិតថាអីព្រះអង្គភ្លេចអីចេះហើយបាន ទៅសំណេះសំណាលព្រះអង្គទៅបានមេដែលនិមិត្តធ្វើព្រះអង្គនឹងអឺនិយាយទៅកាន់គាត់ហ្នឹងបាទសក់អំបញ្ញវិញតថាគតបញ្ញាពេកសំដែងបានគិតមិញហ្នឹងតថាគតសំដែងថាអ្វីអ្វីទាំងអស់សិតតែមិនទៀងអ្វីអ្វីទាំងអស់សិតតែជាទុកជាអនត្តាប៉ុន្តែពេកតថាគតនឹងវាច្រឡំតាមពិតរបស់ខ្លះទៀងរបស់ខ្លះមិនទៀងរបស់ខ្លះសក់របស់ខ្លះទុករបស់ខ្លះជារបស់ខ្លួនរបស់ខ្លះមិនមែនរបស់ខ្លួន ដល់តែសំដែងមកវាខុសពីការពិតដែលគាត់យល់ច្បាស់ដោយខ្លួនគាត់នេះគាត់ថានេះមិនមែនប្រពុតទេអ្នកឯងប្រកាសជាមាកាលាខ្លួនណាគាត់ថាអញ្ចឹងអ្នកឯងមាមែនឬអីបានមាហ្នឹងប្រកែកបានអើគ្នាមាមែនហ្នឹងក៏អៀនអន់ខ្មាស់ចេញពីហ្នឹងទៅនេះដែលថាច្បាស់នៅណាមកប្រឡំលែងបានដោយសារអីដោយសារបានច្បាស់នៅក្នុងធម៌នេះហើយដែលព្រះអង្គសម្ដែងថាយោធម្មំបស្សតិសោមំបស្សតិ អ្នកណាឃើញធัวអ្នកនោះឃើញតថាគតដោយសារគាត់បានឃើញនៅធัวដ៏ពិតប្រាកដហើយទើបឈ្មោះទៅស្គាល់ពពុទ្ធច្បាស់វិនិច្ឆ័យថានៅនេះមាននៅនេះពពុទ្ធច្បាស់លាស់បើមិនទាន់បានច្បាស់ធัวទេมันអាចស្គាល់ព្រះសម្មាសម្ពុទ្ធมันអាចឃើញព្រះសម្មាសម្ពុទ្ធបានពិតទេនឹងថ្មផ្ដើមប៉ុណ្ណឹងណាសម្រាប់ធម្មបណ្ណាការឲ្យញាតិញោមចង់សាកសួរបញ្ហាអីជើញបាទសូមអនុមោទនា ក៏មណាចង់សួរពុទ្ធការិគុណតាឥឡូវនេះគេហៅខ្ញុំកណាហិងគ្រូសាទៅចុះសីមាតើមានសីមាហ្នឹងយ៉ាង មាន អានិសង្ឃប៉ុន្មាន ដែរទៅគុណសុំសុំណាអឹមរឿងសីមានេះវានៅតែក្នុងបនដដែលគាត់អាត្មានិយាយប្រវត្តិសីមាថាជាការងាររបស់អ្នកណាយើងដឹងច្បាស់ សីមាអឹមជាពាក្យដែលប្រើចំពោះការកំណត់ខណ្ឌខេត្តដូចជាព្រំដែនសីមា ព្រំដែនហ្នឹងគឺជាសីមារបងផ្ទះយើងហ្នឹងគឺជាសីមារបងវត្តហ្នឹងគឺជាសីមាហើយតាមពិតសម័យព្រះ សម្មាសម្ពុទ្ធដែល ធ្វើសីមានោះมันជាមានញាតិញោមចូលរួមទេ គឺជាការងាររបស់សង្ឃសុទ្ធសាធតែម្ដងណាជាជាការងាររបស់សង្ឃសុទ្ធសាធតែម្ដងហើយសីមានឹងមានច្រើនទៅទៀតសីមាខ្លះសូត្រចងសីមាខ្លះមិនសូត្រចងទេចឹងបានសីមាចែកជាពីរគឺពតធសីមានិងអពតធសីមាពតធសីមានឹងគឺសីមាដែលសង្ឃសូត្រចងអពតធសីមាគឺសីមាដោយធម្មជាតិដែលលោកកំណត់ជួនកាលលោកទៅក្នុងព្រៃទៅមានដើមឈើប្រមាណដើមលោកកំណត់ថានឹងជាសីមាហើយលោកធ្វើកម្មនៅតែនឹង ជាងកាលអត់មានដើមឈើអីនៅក្នុង ក្បែរសមុទ្រក្បែរស្ទឹងហ្នឹងលោកចុះទៅដល់សាច់ទឹកទឹកទៅដល់ត្រឹមណាលោកកំណត់ថានឹងជាសីមាហើយលោកបួសនៅក្នុងហ្នឹងក៏មានដែរហៅថាឧតកុខេបសីមា ជាងកាលយកព្រៃធ្វើជាសីមាជាងកាលយកភ្នំធ្វើជាសីមាហៅថាបបតសីមានោះហើយម្យ៉ាងទៀតព្រះអង្គអនុញ្ញាតសីមាម្យ៉ាងទៀតហៅថាគៀមសីមា អ្នកទៅដល់ស្រុកណាមួយស្រុកហ្នឹងមានព្រំដែនប៉ុណ្ណាហ្នឹងហៅថាសីមាមួយប៉ុន្តែ ដើម្បីឲ្យវាស្រួលងាយធ្វើកម្មបន្តិចទៅទៀតឲ្យឈ្មោះថាវិសង្គមសីមាឧទាហរណ៍ថា ដីកន្លែងណាដែលពរាជាឬក៏រដ្ឋអំណាចហ្នឹងបានប្រគល់ទៅឲ្យវត្តធ្វើអញ្ចឹងទំហំមួយហត្តាពីរហត្តាអញ្ចឹងដីហ្នឹងទៅជាដីផ្សេងអត់យកពុនកអីទេដីហ្នឹងហៅថាវិសង្គមសីមា មិនបាច់បញ្ចុះមិនបាច់អីអាចបួសធ្វើកម្មធ្វើកឋិនអីបានទាំងអស់ក៏ប៉ុន្តែវានៅមានការលំបាកតទៅទៀតទេហៅថាដីពីហត្តានឹងពេលដែលលោកធ្វើសមាធ្វើកឋិនកម្មឬក៏បព្វជិកម្មឬក៏ធ្វើឧបោសថកម្មអញ្ចឹងគឺលោកមកវត្តនឹងត្រូវមកជុំគ្នាទាំងអស់ហើយកំពុងតែធ្វើនឹងមានវិខដតីណាដើរចូលមកវាខូចកម្មនឹងអញ្ចឹងដើម្បីឲ្យស្រួលទៅបង្កើតជារោងឧបោសថ រូងអពោសិតដែលខ្មែរយើងសពថ្ងៃហៅថាព្រះវិហារហើយនៅក្នុងព្រះវិហារហ្នឹងយើងបញ្ចុះនៅពតិសីមាពតិសីមាហ្នឹងគឺប្រសង់ត្រឹមតែ4អង្គឡើងទៅហ្នឹងធ្វើបានស្ងាត់ស្ងាត់ហ្នឹងបានណាហើយយកថ្មមកជានិមិត្តក៏បានយកទឹកជានិមិត្តក៏បានដែរហ្នឹងហើយមិនពាក់ព័ន្ធអីជាមួយញាតិញោមទេនិយាយរួមទៅសីមាហ្នឹងមិនពាក់ព័ន្ធជាមួយញាតិញោមទេហើយមាន ដណ្ដៅ8ហ្នឹងឬក៏យើងអាចយកទឹកជាងការធ្វើទឹកអាត្មានៅវត្តអាត្មាហ្នឹងអាត្មាមិនតន់ធ្វើពហិធ្វើអីអឺនៅរោងអបោសុតហ្នឹងធ្វើសីមាទឹកជីករណ្ដៅ8អញ្ចឹងទៅហើយចាក់ទឹកចាក់ទឹកហើយយើងសូត្រញាត់សូត្រញាត់ចប់ទឹកមិនតន់រីងចាក់ទុកថាបានការបើសិនសូត្រសូត្រទៅទឹកនឹងវារីងចាក់ម្ដងទៀតសូត្រម្ដងទៀតហ្នឹងអញ្ចឹងហើយធ្វើតែលោកអញ្ចឹងទៅប៉ុន្តែក្រោយមកញាតិញោមក៏ជ្រះថ្លា ជួយដល់ការងារប្រសង់ហើយដើម្បីបានជាបុណ្យជាកុសលហើយបានប្រាក់បានអីកសាងផងក៏បង្កើតបុណ្យនឹងទៅជាធំធំ3យប់3ថ្ងៃទៅនេះគឺជាការបង្កើតឡើងរបស់យើងសម័យក្រោយទេអញ្ចឹងណាណែមិនជាការខុសតោះអីទេហើយអានិសង្ឃប៉ុណ្ណានោះវាគ្មានអ្នកណាមកកំណត់បានទេបាទព្រោះកាលណាយើងជ្រះថ្លាច្រើនបានបនច្រើនជ្រះថ្លាតិចបានបនតិច គេថាអានិសង្សទី1បានចេះទី1បានចេះអានឹងវាជារឿងអានិសង្សរបស់បុណ្យប៉ុន្តែតិចឬច្រើននៅលើបុគ្គលម្នាក់ម្នាក់បុណ្យអីក៏ដោយញាតិញោមអឺត្រូវដឹងថាវាគ្មានអ្នកណាទៅកំណត់ថាយើងពិតជាបាននេះបាននោះ បើព្រះសម្មាសម្ពុទ្ធព្រះអង្គកំណត់បានពីព្រោះអីពីព្រោះពេលដែលព្រះអង្គព្យាករបុគ្គលម្នាក់កំពុងធ្វើអីព្រះអង្គព្យាករថាបុគ្គលនេះធ្វើអំពើនេះនឹងបានយ៉ាងនេះពីព្រោះព្រះអង្គមានញាណដឹងថាអំពើនេះនឹងសម្រេចទៅយ៉ាងនេះនឹងសម្រាប់បុគ្គលម្នាក់ម្នាក់ដែលព្រះអង្គឃើញប៉ុន្តែសម្រាប់យើងទូទៅយើងមិនអាចកំណត់បានទេវិបាករបស់កម្មគឺជាអចិន្តយៈអានិសង្ឃដែលត្រូវសម្រេចបាននៅអនាគតហ្នឹងថានឹងត្រូវបានជាអីហ្នឹងព្រះអង្គសម្ដែងថា ជាអចិន្តយៈ គឺជាមិនមែនជាវិស័យដែលយើងអាចគិតឃើញប៉ុន្តែយើងអាចគ្រាន់តែព្យាករថាកុសលឲ្យវិបាកជាសុខរីឯអកុសលឲ្យវិបាកជាទុក្ខអានឹងយើងអាចថាតាមប៉ុណ្ណឹងបានតែថាឲ្យប្រកាសថាទៅបានយ៉ាងម៉េចនេះយើងមិនអាចដឹងបានទេដូចគ្នានឹងយើងចូលសាលាទាំងអស់គ្នាអញ្ចឹងរៀនសាលាតែមួយជាមួយគ្នាហើយប្រកាសថាចេញមកវិញធ្វើការដូចគ្នាមិនមែនទេប៉ុនយ៉ាងនេះធ្វើមករោងនោះទៅកើតជាមួយគ្នាក៏មិនមែនដែរយល់ទេ ញាតិញោមនឹងអញ្ចឹងឯងប៉ុន្តែរៀនចេះដូចគ្នាដូចបនធ្វើបានដូចគ្នាប៉ុន្តែចេះតិចចេះច្រើនมันអាចលោកគ្រូអ្នកបង្រៀនលោកគ្រូបង្រៀនចង់ឲ្យចេះទាំងអស់ប៉ុន្តែសួរតែចេះស្មើគ្នាទេសើអត់ទេអ្នកធ្វើបនចឹងដែរអត់សំបីអ្នកធ្វើបនឲ្យចែកបនថាសូមឲ្យបានបនស្មើស្មើគ្នានេះគ្រាន់តែជាពាក្យសំរុំពាក្យនិយាយដើម្បីឲ្យពិរោះស្ដាប់ប៉ុន្តែការពិតនោះបនមិនបានស្មើគ្នាទេ ដូចជាស្ដាប់ធัวអញ្ចឹងអានិសង្ឃនៃការស្ដាប់ធัว5ហ្នឹងបានយល់ច្បាស់បានកម្ចាត់សង្ស័យបានទិដ្ឋិត្រូវបានសប្បាយចិត្តប៉ុន្តែជួនកាលអ្នកស្ដាប់ខ្លះស្ដាប់ជាប់ខឹងអាត្មាក៏មានដែរហើយនៅឲ្យបានអានិសង្ឃប៉ុនគ្នាមិនដែរមែនទេហើយសំដែងត្រូវចិត្តគាត់គាត់សប្បាយគាត់ជ្រះថ្លាអញ្ចឹងដល់អ្វីដែលសំដែងទៅវាទៅអ្វីដែលគាត់កំពុងធ្វើគាត់ទៅជាខឹងអីចឹងទៅហើយសួរថាឲ្យបានបនស្មើគ្នាមិនកើតហ្នឹងហើយគឺបនហ្នឹងរៀងរៀងខ្លួន ចឹងបាននៅក្នុងប្រូក្រាមហ្នឹងលោកថាថាសូមអនុមោទនាយកនៅអានិសង្ឃរៀងរៀងខ្លួនពាក្យថារៀងរៀងខ្លួននឹងទៅតាមកម្លាំងសទ្ធានិងបញ្ញារៀងរៀងរៀងរៀងខ្លួននឹងចឹងហើយចំពោះសេមានឹងវាពាក់ព័ន្ធជាមួយនឹងសេនាសនៈទានសេនាសនៈទានបើសិនជាយើងធ្វើនឹងយើងមានអារម្មណ៍ដូចថាយើងបានជួលរួមកសាងព្រះវិហារអីចឹងទៅយើងទៅ ធ្វើបនបច្ចុះសីមាហ្នឹងគ្រាន់តែជាការឆ្លងសម្រេចនៅសេនាសនៈទាននឹងរីឯសីមានោះវាជារឿងរបស់ប្រសង់ទេប៉ុន្តែយើងមិនយល់ទៅដដើមខ្សែសីមា គ្នាកាប់គ្នាដាច់ដៃក៏មានដែរហ្នឹងដែលជាបនខ្វះខាតបញ្ញាចឹងណានៅតែជាបនចឹងប៉ុន្តែខ្វះខាតបញ្ញាបញ្ញាហើយបើជឿថាសីមានោះវាអញ្ចឹងអញ្ចឹងទៀតមិច្ឆាទិដ្ឋិបដ ாய் ឃើញទេនឹងអញ្ចឹង តាមពិតវាគ្មានខ្សែគ្មានអីទេសេមានឹងក្នុងវិន័យវាគ្មានដែលមានខ្សែបោះខ្សែអីណាណីទេប៉ុន្តែរិសាយើងជាជឿរៀងឆោតឆោតផងចាស់ចាស់ជាកើតចឹងទៅហើយបានខ្សែបានអីយកមកពាក់ចឹងទៅព្រោះมันទៅឆោតខ្លាំងព្រមទៅវត្តទេមនុស្សយើងប៉ុន្តែតាមពិតនោះនៅក្នុងធម៌នោះអត់មានរឿងខ្សែរឿងអីចឹងទេ នឹងចឹងហើយអានិសង្សប៉ុណ្ណាហ្នឹងខ្មែរឆ្លើយថាអាស្រ័យទៅលើសេចក្តីជ្រះថ្លាឧទាហរណ៍ដូចជា លោកយាយវិសាខាធ្វើវត្តមួយញាតិញោមសម្លាញ់របស់លោកយាយវិសាខាហ្នឹងអ្នកក្រអ្នកក្រហើយពេលដែលធ្វើបន់ឆ្លងវត្តពុកពីរៀមហ្នឹងវត្តហ្នឹងសសរ1000មកខាង500ហើយនៅពេលដែល ឆ្លងវត្តនឹងនាងនឹងចង់ចង់ចូលរួមធ្វើជាមួយលោកយាយវិសាខាលោកយាយវិសាខាថាបើនាងមើលថាខ្វះតាណាជួលធ្វើតានឹងប៉ុន្តែមើលទៅគ្រប់អស់លេងដូចអញ្ចឹងចង់ធ្វើបន់ជាមួយគេមិនដឹងធ្វើតាណាអង្គុយយំអង្គុយយំទៅព្រះអនន្តសួរប្អូនស្រីមិនក៏យំសោកខ្ញុំកណាចង់ធ្វើបន់នឹងគេតែវាគ្មានលុយគ្មានកាក់ធ្វើអីគេហើយគេឲ្យថាខ្វះតាណាឲ្យធ្វើតានឹងមើលទៅវាមិនឃើញខ្វះអីសោះឃើញតែគ្រប់អស់ទៅហើយ ដែលអញ្ចឹងព្រះអនន្តប្រាប់ថានៅមានរបស់មួយ ដែលមិនតាន់គ្រប់របស់អីទៅកណាត់ជូតជើងពេលលោកឡើងទៅលើវត្តហ្នឹងណាកណាត់ជូតជើងអូសบายចិត្តអស់ចាញាតិញោមតែអញ្ចឹងទៅទៅយកកណាត់យកមកដាក់ទ្រាប់អញ្ចឹងអង្គុយមើលសบายចិត្តពពុតមកក៏ជន់លើអាហ្នឹងព្រះអនន្តមកក៏ជន់លើអាហ្នឹងព្រះមោគលានសិរីបុត្រអីមកជន់លើហ្នឹងក៏អីទៅសบายចិត្តស្លាប់ទៅដឹងមិនទេ នាងនឹងវាពេញចិត្តនឹងបុណ្យនឹងប្រពយកអាវិហារនឹងមកជាអារម្មណ៍នាង ទៅទេវតាមុនយាយសាខាទៀតនឹងហើយប្រាសាទនឹងរៀងយ៉ាងម៉េចប្រាសាទរបស់នាងនៅតាវតឹងនឹងរៀងដូចវត្តពុកពីរៀមអញ្ចឹងសួរតាវត្តនឹងរបស់នាងនឹងទេថាអត់ទេប៉ុន្តែអាសេចក្តីជ្រះថ្លានឹងប្រពយកវត្តនឹងជាអារម្មណ៍បុណ្យវានៅក្នុងចិត្តនេះណាវាមិនមែននៅវិហារនឹងទេឃើញទេអញ្ចឹង យើងកំណត់អីយើងថាអូបើឲ្យកតួបចឹងទៅកើតនំកតួបមិនមែនទេវានៅលើចិត្តអីណាទេណាចិត្តវាស្អាតណាហើយមានវត្តនឹងជាអារម្មណ៍ប្រសាទរបស់នេះនឹងផុសនៅតាវតឹងរៀងដូចវត្តពេពីរៀងប៉ុណ្ណឹងកំពស់100យោជនឹងធំជាងវត្តពុកពីរៀង100ដងនឹងអញ្ចឹងអញ្ចឹងវានៅ ក្នុងការតាំងចិត្តរៀងរៀងខ្លួនដូចធ្វើបុណ្យអញ្ចឹងយើងមិនមែនជ្រះថ្លាគ្រប់មុខទេ ជាងការជ្រះថ្លានឹងការរៀបចំក្រេជាងការជ្រះថ្លានឹងប្រសងទេសនាកន្លែងណាមួយដែលធ្វើឲ្យយើងរំភើបចិត្តហ្នឹងវាខុសគ្នាចឹងប៉ុនហ្នឹងវានឹងឲ្យទៅតាមអាការជ្រះថ្លាហ្នឹងចឹងបានព្រះអង្គសម្ដែងថាកម្មំសត្វទេវិភេចតិកម្មហ្នឹងបានបែងចែកសត្វលោកឲ្យផ្សេងផ្សេង គ្នាយៈទីទាំងហិណបណិតតាយៈឲ្យថោកទាបបណ្ឌិតឧត្តមប្រសើរគឺទៅតាមអំពើកម្មដែលដែលបានឆ្លាក់នៅក្នុងចិត្តហ្នឹងឯងបាទនឹងប៉ុណ្ណឹងបាទ មានអីទៀតអស់ហើយលោកប៉ាអរគុណខ្ញុំសូមព្រះខ្ញុំកណាចង់និមន្តបដិប្រគុណសំដែងឆ្ងល់ពីរឿងគុណគុណលោកឪពុកនិងអ្នកម្ដាយឧទាហរណ៍ថា លោកឪពុកនិងអ្នកម្ដាយបានឲ្យកំណើតកូននឹងមកហើយប៉ុន្តែលោកឪពុកនឹងមិនបានចិញ្ចឹមបីបាច់ថែរក្សាទេទៅជាទុកចោលម្ដាយនឹងអ្នកថែមើលហើយឪពុកនឹងក៏ជាតតូណាបាត់អញ្ចឹងទៅហើយដល់អញ្ចឹងលើកពីគុណវិញគឺថាអ្នកឲ្យកំណើតហ្នឹងគឺលោកឪពុកហ្នឹងមិនបានថែរក្សាមែនតែមានគុណទេ មានគុណមានចំណែកគុណទេដែលឲ្យកំណើតមកតែមិនបានបែកបាច់ថែរក្សាសូមព្រះអង្គសម្ដែងបឋមវិសេសទេសនាដើម្បីបញ្ជាក់ឲ្យខ្ញុំបណ្ដាបានយល់ផងទៅណាសូមបារតនេះមុនទៀតយ៉ាងទៀតចាយ៉ាងទៀតថាពុកលើរំលោភមានដឹងហើយទៅចោលបាត់នៅនៅកូនទៀតហ្នឹងយើងយើងបាច់ប៉ុណ្ណឹងក៏បានហើយចាំមើលគុណបកស្រាយ បាទសាធុបាទអឺនេះវាត្រូវសំដែងវែងឆ្ងាយបន្តិចឆ្លើយដោយគ្លីគឺ មានគុណតែឲ្យកំណើតតែអត់គុណក្នុងការចិញ្ចឹមណាគុណតែឲ្យកំណើតប៉ុន្តែអត់គុណក្នុងការចិញ្ចឹមជួនកាលអត់ទាំងមាន ព្រំវិហារធัวទេណាអត់មានព្រំវិហារទេព្រំវិហារគឺទាល់តែចាប់ផ្ដើមចេះ រាប់អានតាំងពីកូននឹងចាប់ផ្ទៃមកពុកម្ដាយបើពុកខ្លះអត់គាត់សុបាយគាត់ទុកបាត់ចឹងតែមកអត់ដែលគិតថាកូនយ៉ាងម៉េចអីទេប៉ុន្តែវានៅក្នុងលក្ខណៈឲ្យកំណត់តែអត់ចិញ្ចឹមតែប៉ុណ្្នឹងឯងហើយព្រំវិហាររបស់ឪពុកម្ដាយនឹងមាន4យើងដឹងហើយតាំងពីកូននៅ ក្នុងផ្ទៃដែលដឹងថាកូនមានការចាប់បដិសន្ធិហើយនឹងមានបំណងថានឹងទុកកូននឹង ហើយចង់ដឹងថាកូនកើតមកមានសេរីសួស្តីអីយ៉ាងណា សភាពដែលចង់ឃើញកូន កើតមកដោយសេរីហ្នឹងហៅថាមេត្តា ការរាប់អានកូនកើតមកភ្លាមនឹងយំងាមកហ្នឹងក៏មានចិត្តអាណិតព្រួយឡើង ចំពោះកូនដែលខ្លាចកូននឹងឈឺចាប់ឯហ្នឹងការអាណិតអាសូរហ្នឹងហៅថាករុណា ហើយដល់តែកូនឆ្លោះសុខភាពល្អរហូតធំឃើញពេញរូបពេញរាងស្អាត បាតអីចឹងទៅក៏មានសេចក្តីត្រេកអរនឹងហៅថាមុតិតាសម្លឹងឃើញអនាគតកូនឲ្យកូនសិក្សារៀនសូត្រមានអនាគតរុងរឿងហៅថាឧបេកខាអញ្ចឹងឪពុកបែបហ្នឹងអត់មានព្រមហ៊ានហ្នឹងទេណាអត់មានទេប៉ុន្តែនៅតែមានគុណនៅ ក្នុងការឲ្យកំកំណើតប៉ុន្តែ សម្រាប់យើងទាំងអស់គ្នាយើងទទួលយកមិនបានទេ អត់ចិញ្ចឹមផងមានគុណស្អីយើងគិតពិតជាអញ្ចឹងពីព្រោះនៅ ពេលដែលសំដែងអញ្ចឹងយើងចេះនិយាយបានអញ្ចឹងទោះបីអាត្មាក៏ដោយបើឪពុកនឹងបកើតមកហើយដើរមាន ស្រីមកធ្វើបាបញោមស្រីអាត្មាក៏ពិបាកពរនេះគុណដែរប៉ុន្តែវារឿងសង្សារវត្តញាតិញោមសង្សារវត្តវែងឆ្ងាយយើង ខឹងត្រឹមតែឪពុកប៉ុណ្ណឹង មានន័យថាដូចយើងទៅតែងើបពីដេកឃើញមនុស្សធ្វើអីយើងវិនិច្ឆ័យភ្លាម យើងអត់ដឹងថាបុព្វហេតុហ្នឹងវាមកពីអីបើយើងសិក្សាពីអ្វីដែលជាកម្មផលរបស់យើង បន្តិចទៅយើងសង្វេគថាបុគ្គលក្នុងលោកនេះវាគ្មានអ្នកណាដែលស្មោះត្រង់នឹងយើងស្រឡាញ់យើងជាងឪពុកម្ដាយទេហេតុអីបានជាយើងសំបីទៅឪពុកម្ដាយក៏បោះបង់ចោលនេះតើវាមានរឿងអី បើយើងនិយាយពីកំហុសបច្ចុប្បន្នហ្នឹងវាអត់មានទេក៏ប៉ុន្តែវាអាចពាក់ព័ន្ធពីមុនមកហ្នឹងដូចជារឿងខោសកៈអញ្ចឹងខោសកៈនឹងតាំងពីកើតមកកើតតាណាមិនកើតទៅកើត ក្នុងត្រកូលស្រីពេស្យាញាតិញោមមនុស្សក៏មកកោកអត់ទៅនៅជាមួយ ទៅនៅមួយស្រីពេស្យាហើយស្រីពេស្យាគេមានទំនៀមរបស់គេបើកូនស្រី គេទុកបន្ត ការងាររបស់គេ តការងារអីការងាររបស់គេហ្នឹងហ្នឹងហើយបើកូនប្រុសបោះចោលតែមកឃើញទេទុកកូនប្រុសវាខាតហ្នឹងហើយមុខរបរគេវាអញ្ចឹងយកទៅបោះចោលបោះចោលទៅមានគេរើសបានរើសបានមកចិញ្ចឹមប៉ុន្តែគាត់ជួនពេលនោះសិទ្ធិនៅ ក្នុងរាជក្រឹសហ្នឹងគាត់ ទៅរហោតទស្សទាយឃើញថ្ងៃនខត្តរិទ្ធហើយហៅទេថាបើកូនណាប្រសូតក្នុងថ្ងៃហ្នឹងកូននោះនឹងទៅជាមហាសិទ្ធិគាត់រូតមកផ្ទះទៅសួរប្រពន្ធមើលកើតនៅ កូនគាត់វាមិនតាន់កើតអញ្ចឹងគាត់ឲ្យដើរសួរគេមកក្រុងហ្នឹងថាបើមាននរណាកើតក្នុងហ្នឹងឲ្យយកកូនហ្នឹងឲ្យគាត់យកឲ្យគាត់ហ្នឹងមិនកើតយកចិញ្ចឹមគាត់យកសម្លាប់ចោលឃើញទេ ហ្នឹងគេយកទៅបោះចោលទៅនៅហាលវាលហ្នឹងស្រាប់តែមានសัตว์នឹងរោមជាវប៉ុន្តែអត់មានសัตว์ណាមកចឹកមកចុះអីទេណាអ្នកស្រុកឃើញនោះក៏យកទៅចិញ្ចឹមស្រឡាញ់ដូចកូនអញ្ចឹងដល់តែឮថាមានអ្នកយកទៅចិញ្ចឹមនោះសេដ្ឋីឲ្យអ្នកបំរើទៅលួសមក លួមកនឹងលួឲ្យយកទៅបោះចោលឲ្យយកទៅដាក់កងអទេសផ្លូវអទេសពេលយប់ស្រាប់តែអ្នកបរទេសនឹងបរទៅដល់គោអត់បរអត់ដើរទៅមុខទៀតម្ចាស់ដេញយ៉ាងម៉េចក៏មិនដើរស្ថិតនៅពីមុខហ្នឹងដល់ចុះទៅមើលឃើញកូនងាអូក៏ស្រឡាញ់ដូចកូនយកមកទៀតឮថាមិនស្លាប់សេដ្ឋីឲ្យគេទៅយកមកទៀតណែយកមកទៀតហ្នឹងឲ្យគេយកទៅ ទម្លាក់ចោលពីលើជ្រោះទម្លាក់ទៅទម្លាក់ទាំងអាកតួបទាំងអីហ្នឹងបើធ្លាក់ទៅវាទៅតក់លើអាវដូចរឹងហ្នឹងអ្នកដើរកាប់រស័យកាប់អីឬសំលេងក្មេងក៏ឡើងយកមកយកទៅចិញ្ចឹមទៀតណាឲ្យគេទៅលួសមកទៀតវាមិនព្រមងាប់សោះហ្នឹងគេណាអញ្ចឹងមិនមែនត្រឹមតែម៉ែបោះចោលទេអ្នកផ្សេងក៏ចង់ស្លាប់ទៀត ប៉ុន្តែបើយើងគិតពីអំពើរបស់ម្ដាយនិងអំពើរបស់សេដ្ឋីនឹងគឺឃើញថាវាព្រៃផ្សៃណាស់មែនទេព្រៃផ្សៃទេហ្នឹងហើយមួយទៀតឲ្យអ្នកបំរើយកទៅដាក់ក្រោលគោក្រោលគោហ្នឹងដាក់ចំអាក្រោលគោហ្នឹងគោចេញមកឲ្យជន់ស្លាប់ត្មងដែរគ្រាន់តែនាយកងវាលគោបើក្រោលមកមេវងហ្នឹងរត់ទៅឈួរជ្រាមពីលើអត់ឲ្យគោផ្សេងផ្សេងមកជន់ទេ គោដើរហោះហួសអស់ទៅមេគោនឹងនៅតែនឹងអញ្ចឹងទៅអ្នកបំគៀលគោឃើញអញ្ចឹងក៏យកមិនចាំទៀតឯនោះយកទៅលួទៀតយកទៅបោះចោលកដាលហាលថ្ងៃហ្នឹងមានមេគោទៅឈួរសម្រក់ទឹកដោះពីលើអត់ស្លាប់ទេណាឡើងប្រមាណដងហើយចុងក្រោយ សម្រាប់យូរយូរទៅវាកាន់តែធំទៅ ធំទៅ ធ្វើមិនស្លាប់ជាតែខ្លាចដែរគាត់នេះមានប៉ុនស្លាប់វាមិនងាប់សោះនេះ ក៏រាប់ធ្វើជាកូនធွာហើយកើតកូនគាត់មកឲ្យរាប់អានគ្នាជាបងប្អូនទៅពជាទៅស្លាប់ឲ្យយកសម្បត្តិមួយ ទៅនីស្មូនឆ្នាំងអ្នកដុតលឆ្នាំងណាហើយអត់ឲ្យរៀនអសរទេអត់ឲ្យចេះគាត់ផ្ញើសម្បត្តិមួយទៅថាបើឃើញក្មេងនេះទៅ ពេលណាឲ្យចាប់ ដាក់ក្នុងលអភ្លើងនោះឲ្យស្លាប់ទៅ ដល់តែដើរទៅហ្នឹងតាមផ្លូវទៅជួបកូនគាត់បកើណាកូនទូចរបស់គាត់កំពុងតែលេងគប់វាចាញ់គេតែចាញ់គេថាបងជួយលេងខ្ញុំបន្តិចណាខ្ញុំលេងចាញ់គេអស់ហេពុកប្រើបងឲ្យយកសបុតទៅឲ្យលោកពូហេខ្ញុំអ្នកយកទៅសបុតហ្នឹងបងឯងជួយលេងឲ្យខ្ញុំដូរគ្នាដល់ដូរគ្នាទៅឯនោះឃើញសបុតហ្នឹងក៏ចាប់កូនបកើតរបស់សេដ្ឋីហ្នឹងដាក់ក្នុងឡទៅ ហ្នឹងហើយនោះចាំអត់ឃើញប្អូនមកវិញងាកបន្តិចក៏ដើរមកផ្ទះដើរមកផ្ទះឪពុកហ្នឹងសួរសួរថាម៉េចគាត់ភ្ញាក់គាត់ហ្នឹងគឺស្មានតែស្លាប់បាត់ហើយណាខ្ញុំទៅតាមផ្លូវជួបអូនអូនតានាយកទៅជំនួសគាត់ស្លាប់បណ្ដោយស្លាប់កូនខ្លួនឯងនឹងស្លាប់មិនក៏មិនស្លាប់គាត់ចិត្តភ័យអត់តាំងពីនឹងមកលេងហេនមើលមុខខោសកៈហ្នឹងរួលល្បិចមួយទៀតរហូតចុងក្រោយពេញកន្លោះហ្នឹង ដល់ពេញកន្លោះគាត់ប្រើឲ្យយកសបុតទៅឲ្យអ្នកនាយនៅជាដែនណានាយដែលតូចជាងគាត់ប៉ុន្តែនៅជាដែនហ្នឹងប្រាប់ថាបើក្មេងកំឡោះនេះទៅដល់ពេលណាឲ្យសម្លាប់ចោលពេលហ្នឹងទៅដល់វាហត់ញាតិញោមដល់ហត់ពេកចឹងទៅដេកក្រោមម្លប់ឈើក្បែរប្រាសាទមួយប្រាសាទមួយហ្នឹងកូននាយស្មៀនហ្នឹងក្រមុំវាស្អាតទៅទៀតនោះ មើលពីលើប្រាសាទមកឃើញបរោះនឹងស្រឡាញ់មើលពីចង្ងាយស្រឡាញ់តែមកឪពុកម្នៅចុះទៅចុះទៅមើលសពចឹងទៅឃើញជាកសែងមួយវិចស្រាយមើលសម្បត្តិឃើញកំឡោះនេះមកពេលណាឲ្យសម្លាប់ចោលពេលនឹងក៏គិតហេបរោះនេះល្ងងណាស់អត់ដឹងថាគេប្រើមកស្លាប់ក៏សរសេរសម្បត្តិថ្មីថាបើឃើញកូនយើងទៅ ពេលណារៀបការជាមួយកូនកមុំនេះឯងបដ ாய் ទៅសរសេរសរសេរសម្បត្តិដាក់ចុះអ่ะ ហ្នឹងហើយក៏ការទៅការឲ្យទៅហ្នឹងដល់ការហើយបានអឺសេសបុតដំណើរថាកូនដែលអឺលោកបងថាឲ្យរៀបការខ្ញុំរៀបការឲ្យនឹកឃើញទៅវាកាន់ទៅលំបាកចិត្តទៅចិត្តធ្លាក់ខ្លួនឈឺតែមកអញប្រាប់ឲ្យទៅងាប់វាទៅការណាណាដល់អញ្ចឹងទៅឈឺធ្ងន់ឈឺខ្លួនធ្ងន់ឬតំណឹង ចឹងទៅខោសកៈនឹងគ្មានដឹងខ្យល់ទេតាំងពីទូចដល់ធំនឹងមិនដែលដឹងថាឪពុកនឹងចង់ស្លាប់ទេឬថាឪពុកឈឺក៏មកមើលឯនោះកំពុងតែឈឺស្រាប់ផងឃើញខោសកៈមកភ័យញ័រតែមកនឹងញួរកាន់តែធ្ងន់ទៅ ធ្ងន់ទៅ ត្រូវគេធ្វើបណ្ដាំមរតកហ្នឹងហើយនាងកូនប្រសានោះឆ្លាតគាត់នេះមិនស្រឡាញ់ប្តីអញទេអង្គុយចិត្តនឹងជាច្បាច់ច្បាច់ចឹងទៅ នៅពេលដែលបណ្ដាមរតកគាត់ចង់និយាយថាទ្រព្យសម្បត្តិទាំងអស់មិនឲ្យខូសកៈទេប៉ុន្តែវាផ្លាត់មាត់និយាយថាទ្រព្យសម្បត្តិទាំងអស់ឲ្យខូសកៈនិយាយបានតែប៉ុណ្ណឹងមិនតន់ស្លាប់ទេនាងកូនប្រសា នេះនាងកូនប្រសារំសាយសក់យំអុកលូនទ្រូងភឹងភឹងដាច់ខ្យល់ទៅហ្មងទៅលេចនិយាយរួចទៅព្រោះខ្លាចខ្លាចទុកនិយាយទេវានិយាយលេចឲ្យទ្រពនឹងខ្លាចនិយាយខុសពីនឹង នឹងវាច្រឡំនិយាយណាដល់ចឹងពីហ្នឹងមកខោសកៈហ្នឹងក៏ខ្លាយជាមហាសិទ្ធិទៅហ្នឹងហើយអញ្ចឹងយើងគិតមើលបើយើងគិតតែមួយមួយជីវិតនេះឃើញថាខោខូតាំងពីម៉ែណាម៉ែបោះចោលហើយសិទ្ធិនេះតាមស្លាប់ទៀតប៉ុន្តែបើយើងរស់ហេតុផលពីមុនមករឿងអីនិយាយពីអតីតជាតិវិញនៅពេលដែលស្រុកមួយកើតកលាហលកលយុគអត់ បាយកើតរោគអហិវេតរោគហ្នឹងពីអ្នកប្តីប្រពន្ធនិងកូនតូចមួយរត់ចេញពីស្រុកហ្នឹងមកតាមផ្លូវក៏អស់ស្បៀងដល់អស់ស្បៀងទៅ កូនតូចមួយហ្នឹងហត់ម្ដងម្នាក់3ដូរគ្នា3ម្ដងម្នាក់ដល់ទៅហត់ពេកប្តីហ្នឹងថាកូនយើងអឺម៉ែវាយើងតែខ្លួន ពីរហ្នឹងដើរមិនចង់រួចផងទុកកូននេះទៅពិតជាស្លាប់ទាំងអស់គ្នាហើយ យើងបោះកូននេះចោលឲ្យតែយើងនៅរស់គង់តែបានកូនទៀតគាត់អាងគាត់ប្រកែហ្នឹងហ្នឹងតែអ្នកនិយាយហ្នឹងហើយថាអ្នកនិយាយហ្នឹងហើយហើយម្ដាយនោះហរតីទុន សូម្បីតកូនស្លាប់នឹងខ្ញុំមិនចង់បែកផងតម្រាំតកូននៅរស់ឲ្យបោះចោលមិនម្ដាយនឹងវាមិនដាច់ចិត្តទេអញ្ចឹង3ម្ដងម្នាក់ដល់តែដល់វេនប្តី3ហ្នឹងវាភ្លេចគិតខ្លួនឯងជាដើរទៅមុខទៅភ្លេចមើលក្រោយប្តីហ្នឹងមើលប្រពន្ធដើរទៅមុខបន្តិចយកកូនទៅចោលក្រោមដើមឈើគ្របស្លឹកឈើចោលហ្នឹងក៏ដើរទៅមុខដល់ប្រពន្ធមើលប្តីអត់ឃើញកាន់កូនចុះកូនយើងទៅហ្នឹងបោះចោល ទៅមើលវិញមុំទៅដើរទៅមើលកូនវាក្តៅផងអីផងក៏ស្លាប់បាត់ដែរនេះដល់ពេលដែលដើរហួសមកបន្តិចទៀតមកទៅជួបផ្ទះកដុំពីរនេះពីអតីតជាតិរបស់គាត់ហ្នឹងណាចូលទៅសម្រាប់ផ្ទះកដុំពីរហ្នឹងកដុំពីរហ្នឹងគឺជាឈ្មោះនៃបុគ្គលដែលមានទ្រព្យសម្បត្តិល្មមស្រុកស្ដំល្មមគេឲ្យបាយឲ្យទឹកមក ចុះអត់បាយ7ថ្ងៃហើយញាតិញោមប្តីនឹងពិសាញាប់ញាប់ហើយបានចំណែកទាំងប្តីប្រពន្ធហើយប្រពន្ធនឹងពិសាតែបន្តិចឃើញប្តីឃ្លានពេកក៏យកចំណែកខ្លួនឯងប្តីទៀតដែរហើយប្តីដាក់ដាក់ទល់តែអានៀលនេះនោះនឹងចាស់ដៃមែនទែនអាហារវាលាយអត់កើតវាហារចាក់ច្រាស់ណាអាហ្នឹងនឹងវាឆ្អល់វាកាពះធ្វើការលែងកើតទៅ ដេកផ្អេះផ្អេះនឹងប្រពន្ធជាតែរឺតឬទៅនៅពេលហ្នឹងឃើញកដុំពីរគេដាក់បាយឲ្យឆ្កែឆ្កែញីឆ្កែងីជាប់ជួនពេលហ្នឹងទឹមមានប្តីទៅទៀតហ្នឹងក៏ជាប់ជាពាក់ពេលដែលចិត្តស្លាប់ហ្នឹងឃើញហ្នឹងអញជាមនុស្សបាយមិនបានបាយឆ្កែគេផងហងៃជាប់ជាពាក់ជាមួយឆ្កែហ្នឹងដាច់ខ្យល់ផឹងទៅបដិសន្ធិក្នុងពោះឆ្កែហ្នឹងទៅហ្នឹងហើយឃើញទេហើយ ដល់តែมันបានប្រមាណខែមកកើតមកឆ្កែនឹងឈ្មោលទៅទៀតណាឈ្មោលប៉ុន្តែចេះឆ្លាតគឺទៅទៅពីមនុស្សនោះសិទ្ធិបង្ហាត់ឆាប់ចេះហើយមានព្រះបច្ចេកពុទ្ធមួយអង្គសិទ្ធសន្តោសកដុំ2ហ្នឹងតែងតែនិមន្តមកឆាន់ហើយបង្ហាត់ចេះណាប្រើយោនេះយោនោះអីបង្ហាត់ឆាប់ចេះចឹងមិននឹកឃើញឆ្កែអាមេរិកកាំងសង្ស័យទៅមកវាមនុស្សបង្ហាត់ចេះចេះដល់ហ្នឹង រហូតដល់ប្រហាត់ឲ្យទៅនិមន្តព្រះវិជ័យកពុទ្ធចេះទៅហើយបវាណាព្រះវិជ័យកពុទ្ធថាថ្ងៃណាដែលខ្ញុំកណារវល់ខ្ញុំកណាមិនបានមកហ្នឹងខ្ញុំកណានឹងឲ្យអ្នកបម្រើខ្ញុំកណាមកនិមន្តជំនួសហើយអ្នកបម្រើណាគឺឆ្កែនោះឯងហ្នឹងហើយចេះក៏នៅប្រាប់ថាទៅទៅហៅលោកម្ចាស់អូវារត់សบายចិត្តណាស់ទៅហើយស្រឡាញ់ព្រះវិជ័យកពុទ្ធដោយសារអីដោយសារលោកឆាន់ចេះតែឲ្យមកដុំមកដុំទៅចេះស្រឡាញ់ទៅណាហ្នឹងហើយ ហើយដល់ដល់រាល់ថ្ងៃអញ្ចឹងទៅឃើញចេះគោរពចេះអីអញ្ចឹងព្រះវិជាពុទ្ធសាកលបងចិត្តមើលនិមន្តមកថ្ងៃមួយមកដល់ផ្លូវបែកជាពីរផ្លូវមួយទៅផ្ទះកដុំពីរផ្លូវមួយទៀតទៅផ្លូវផ្សេងព្រះវិជាពុទ្ធធ្វើមន្តខុសខុសផ្លូវខុសផ្លូវឆ្កែនឹងរត់មកពាំងមុខពាំងមុខលោកដើរគៀសទៅទៅមុខទៀតពីរបីដងមើលតែមិនឈ្នះទុខំជីវរពីក្រោយទាញមកផ្លូវនេះហ្នឹងហើយដល់ទាញទាញហ្នឹងឡើងលហែកជីវរហ្នឹងលោកក៏នៅទៅទៅហោះទៅលើបាត់ទៅ ឆ្កែនឹងក៏នឹកលោកស្រែកស្រែកស្រែកដល់បែកទ្រូងស្លាប់ទៅអានិសង្ឃដែលជ្រះថ្លាជាមួយព្រះវិជ័យកពុទ្ធនេះឯងបានទៅបដិសន្ធិក្នុងឋានតាវតឹង មាន មាន អំណាចមួយយ៉ាង គឺត្រង់ទៅកហឹមពីណាក៏ខ្លាចដែរដោយសារការដែលនៅ ជាឆ្កែហ្នឹងពេលមុនលោកទៅ ព្រុសដេញសัตว์ដេញអីមកឲ្យមកចិត្តទេ ព្រោះដេញសัตว์នឹងកំអយគឺការពារព្រះវិជាកពុទ្ធនឹងដល់ពេលទៅបដិសន្ធិទេវតាមានមានអំណាចហើយអំណាចនឹងសេះសល់មកកើតជាមនុស្សនេះក៏នៅតែមានអំណាចចឹងនេះនៅពេលដែលគេយកទៅបោះចោលគោការពារសัตว์ការពារដោយសារអីដោយសារអានិសង្សដែលខ្លួនឯងការពារព្រះវិជាកពុទ្ធនឹងឯងគឺហេតុផលវាចឹងហើយបើសិនជាយើងមើលត្រឹមតែត្រឹមតែគាត់កើតមកគឺ យើងក៏ទោសតែទៅលើតែម្ដាយឪពុកតែមួយយ៉ាងប៉ុណ្ណោះណាប៉ុន្តែបើយើង មើលតាំងពីអំពើដែលគាត់បោះកូនចោលពីជាតិមុនមកយើងគិតថានឹងសមហើយសមហើយមែនទេតែបើយើងគិតថាត្រឹមឪពុកអត់ចិញ្ចឹមម្ដាយអត់ចិញ្ចឹមនេះឃើញថាមិនល្អសោះតាមពិតមិនល្អគឺមិនល្អហើយឪពុកហ្នឹងមិនល្អមិនចិញ្ចឹមហ្នឹងគឺមិនល្អមែនហើយប៉ុន្តែយើងសួរថាហេតុអីបានជាយើងមកកើតជាមួយម៉ែអត់ល្អចឹងម៉ែល្អមិនថឹកមិនទៅកើតគេហា នឹងមកពីយើងដែរណាវាវាមកពីយើងចឹងដែរណានឹងការសិក្សាពីកម្មផលមកគឺជាវត្តដាក់នៃជីវិតនេះគឺអញ្ចឹងឯងបាទនឹងប៉ុន្តែសួរធម្មតាឪពុកដែលបោះកូនចោលហ្នឹងល្អទេមិនល្អទេមិនអាចចាត់ទុកថាជាម្ដាយឪពុកល្អបានទេប៉ុន្តែដោយដោយឡែកកូននេះអំពើបច្ចុប្បន្នគាត់អត់មានកំហុសទេតែកំហុសពីមុនយល់ទេកំហុសពីមុន ហ្នឹងហើយដូចយើងស្គាល់មនុស្សម្នាក់ចឹងយើងគិតថាមិនសមមិនសមមកអញ្ចឹងសោះជាងកាលយើងមិនដឹងអំពើគាត់ខ្មៅទីហោះថាជាតិនេះចោះទីហោះតែយើងរាប់អានមនុស្សម្នាក់មនុស្សម្នាក់ហ្នឹងកាលពីសម័យពលពតជាអ្នកសម្លាប់ឪពុកយើងតែយើងអត់ដឹងទេតែគាត់មកធ្វើល្អជាមួយយើងយើងឆ្លៃរាប់អានគាត់យើងដឹងទេដឹងទេអត់ដឹងទេស្អប់គាត់ទេអត់ទេនឹងហើយបើសិនតែណាមកធ្វើបាបគាត់យើងជួយទៅទៀតមែនទេ ហ្នឹងហើយប៉ុន្តែដល់ស្រាវជ្រាវយូរយូរទៅដឹងថាគាត់ហ្នឹងហើយសម្រាប់ឪពុកយើង នៅស្រឡាញ់ទៀតទេអត់ទេអ្នកបំផ្លាញគ្រួសារយើងហើយគេចាប់ដាក់គុកសមហើយសមហើយពីមុនយើងមិនដឹងថាអំពើពីមុនគាត់ធ្វើអីដល់គេមកចាប់គាត់អូមិនគុំសំសោះមកចាប់អីអីចឹងប៉ុន្តែពិតគេតាមដានមិនមែនរឿងឥឡូវនេះទេគេតាមដានរឿងពីមុនតើនឹងចឹងនេះគឺជាវត្តដាក់នៃជីវិតប៉ុន្តែមិនសំដែងអញ្ចឹងទៅ មិនមែនថាឲ្យឪពុកម្ដាយគ្រប់គ្នាធ្វើអញ្ចឹងទេមិនមែនបានទេអញ្ចឹងទេព្រះសម្មាសម្ពុទ្ធឲ្យមនុស្សមានកាតព្វកិច្ចឪពុកត្រូវធ្វើអីប្ដីត្រូវធ្វើអីម៉ែត្រូវធ្វើអីប៉ុន្តែវិបាករបស់កម្មគ្មាននរណាកំងបានទេអញ្ចឹងណាយើងគ្រាន់តែសិក្សាឲ្យយល់ដឹងអញ្ចឹងទៅប៉ុន្តែទោះបីគាត់មិនបានចិញ្ចឹមក៏យើងមិនត្រូវទៅគុំគួនជាមួយគាត់ទៅស្លាប់គាត់នោះក៏ទេដែរដោយអាថាអញ្ចឹងថាមិនមានគុណចិញ្ចឹមក៏ប៉ុន្តែនៅតែមានគុណឲ្យកំណើតឧទាហរណ៍ម្យ៉ាងទៀត យើងធ្លាក់ទៅក្នុងជ្រោះយើងតោងជាប់វរមួយយើងមិនអាចឡើង លើដោយខ្លួនឯងបាន មានបរិះម្នាក់ក៏យឹតយើងឲ្យឡើងទៅដល់លើតែក៏អត់មានថែយើងទេមានបរិះម្នាក់ទៀតឃើញយើងកំសត់ក៏ចិញ្ចឹមយើងមកឲ្យបាយឲ្យទឹកយើងមកដូច្នេះទាំងពីរនេះនៅតែមានគុណលើយើងក្រន់តែម្នាក់ក្រន់តែមានគុណតោងយើងឲ្យមកដល់លើมันបានចិញ្ចឹមម្នាក់ទៀតទើបមានគុណចិញ្ចឹមយើងទាំងពីរហ្នឹងនៅតែមានគុណអញ្ចឹងក្រំតែថាម្នាក់ដែលលើកយើងពីជ្រោះមកអត់បានចេញ ចាំតែប៉ុណ្្នឹងឯងហ្នឹងហើយនៅតែមានគុណប៉ុន្តែគុណនឹងយើងមិនអាចវិនិច្ឆ័យឃើញថាឲ្យយើងស្រឡាញ់បើសិនជាធ្លាក់មកលើខ្លួនយើងយើងពិបាកទទួលដែរមានក្មេងជាច្រើនសួរអាត្មាអញ្ចឹងឪពុកនឹងមានប្រពន្ធច្រើនហើយធ្វើបែបបដាយខ្លួនឯងទៀតដល់ពេលគាត់ធ្លាក់ខ្លួនឈឺក្មេងនឹងទេមកសួរអាត្មាលោកបងឥឡូវប៉ាកណាគាត់ធ្លាក់ខ្លួនឈឺប៉ុន្តែគាត់មិនដែរចិញ្ចឹមកណាសោះ មិនត្រឹមតែមិនចិញ្ចឹមកណាទេធ្វើបាបម៉ែកណាទៀតតើខ្ញុំកណាគួរទៅមើលគាត់អត់យើងស្ដាប់ពាក្យប៉ុណ្ណឹងដឹងតែក្មេងនឹងខឹងបាត់ហើយមែនទេខឹងហើយទោះបីមិនមែនក្មេងនឹងយើងក៏អាចមានអារម្មណ៍ចឹងដែរប៉ុន្តែប្រសិនបើយើងសិក្សាពីវត្តដាក់នៃជីវិតបន្តិចមិនត្រឹមតែមិនដឹងគួរតែដឹងណាស់ គួរតែដឹងណេះនឹងដើម្បីអ្វីដើម្បីជាគំរូនៃកលបុត្រចំនួនក្រោយទៀតព្រះសម្មាសម្ពុទ្ធសម្ដែងថាបុគ្គល2ក្រនៅក្នុងលោកទី1គឺបពការីទី2គឺកតញ្ញូកតវេទីបុគ្គលធម្មតា មនុស្សយើងច្រើនឲ្យទៅលើបុគ្គលអ្នកមានគុណទល់តែជួយគ្រប់បែបយ៉ាងហៅថាអ្នកមានគុណបើយើងគិតអញ្ចឹងពុទ្ធអត់ដែលមានគុណទេ ប្រពន្ធដែរអញ្ចឹងអញ្ចឹងផងមែនទេហ្នឹងហើយហ្នឹងហើយព្រះសម្មាសម្ពុទ្ធមានដែរបំបៅយើងណាអឺព្រះសម្មាសម្ពុទ្ធមិនដែលជួយធ្វើស្រែយើងទេប៉ុន្តែព្រះអង្គធ្វើអ្វីមួយយ៉ាងល្អសម្រាប់ព្រះអង្គក៏យើងអាចយកមកជាគុណបានឪពុកម្ដាយយើងធ្វើត្បិតតែគាត់មិនបានចិញ្ចឹមប៉ុន្តែគាត់ទុកជីវិតឲ្យយើងក៏នៅល្អខ្លះដែរបើសិនបើគាត់មិនចង់ទុកទេគេដាក់ថ្នាំទម្លាក់តាំងពី ស្រួលទេឥឡូវនេះស្រួលទេស្រួលទេនឹងស្រួលអត់ដែរមិនដឹងទេបើអ្នកដែរមិនដឹងមើលអាត្មាស្ដាប់ព័ត៌មាននៅបារាំងក្នុងមួយឆ្នាំ ពេលគេសរុបអស់ប្រមាណសែនគងងាគាត់ទៅយកចេញពីក្នុងពោះអានឹងគឺថាវាអស់អាលិញមកគុណស្អីក៏គ្មានដែរតែដែលគាត់ទុករហូតដល់យើងសម្រាលចេញមកហ្នឹងក៏ឈ្មោះថាមានគុណឲ្យជីវិតនឹងឯង ហ្នឹងប៉ុណ្ណឹងប៉ុន្តែมันមានគុណចិញ្ចឹមអញ្ចឹងណាប៉ុន្តែហេតុអីបានជាយើងនឹកគុណគាត់មិនឃើញថាមកពីយើងត្រូវការយើងប្រៀបធៀបជាមួយ អ្នកដតីអ្នកដតីគឺមានម៉ែឪចិញ្ចឹមខ្ញុំអត់មានន័យថាមកពីយើងត្រូវការទេណាដូចជាពុកម្ដាយខ្លះកើតមកហើយបង្កើតយើងមកហើយគាត់ស្លាប់ភ្លាមបើយើងនឹក នៅតែមានគុណអញ្ចឹងមែនទេនឹងស្មើនឹងអត់ចិញ្ចឹមដូចគ្នាគ្រាន់តែមួយអត់ចិញ្ចឹមដូចគាត់ស្លាប់ចោលមួយទៀតអត់ចិញ្ចឹមដូចគាត់មិនខ្វល់ ប៉ុណ្្នឹងតែប៉ុន្តែបើយើងនិយាយទៅគាត់បាននៅជាមួយយើងប្រហែលគ្នា ស្មើនឹងយើងដូចម្ដាយខ្លះពេលប្រសូតបុតមកគាត់ត្រូវធ្លាក់ឈាមមុខច្រើនពេកគាត់ក៏ស្លាប់ទៅប៉ុន្តែកូននឹងនៅតែដឹងគុណដោយសារអីដោយសារអត់បានគិតទៅដល់ទង្វើដែលគាត់មិនចិញ្ចឹមប៉ុន្តែពិតដែលគាត់ទ្រាំទុកជីវិតយើងរហូតឲ្យយើងកើតហ្នឹងក៏ចាត់ទុកថាជាគុណឲ្យជីជីវិតប៉ុន្តែទៅយើងគិតថាមិនមែនគុណចិញ្ចឹមក៏ប៉ុន្តែជាគុណឲ្យជីជីវិត ហើយប្រសិនបើយើងប៉ណ្ដឹងហើយឪពុកម្ដាយមិនចិញ្ចឹមប៉ណ្ដឹងហើយយើងនៅតែដឹងគុណគាត់នៅតែគោរពគាត់យើងល្អធ្វើឡើងយើង នឹង ទៅជាមនុស្សល្អធ្វើឡើងញាតិញោមណាដូចអាត្មាអីញាតិញោមថាអាត្មាកូនកតញ្ញូអីជាមួយញោមប៉ុន្តែ អាចមកពីញោមអាត្មាគាត់ល្អជាមួយអាត្មាបានអាត្មាចេះតែប្រកាសគុណគាត់បានបើមិនគាត់មានប្រពន្ធ2 3បែបបែបមិនកើតទេតាមមើលនឹងអញ្ចឹង ប៉ុន្តែបើសិនជាឪពុកម្ដាយមិនល្អធ្វើអំពើវាមិនសមរម្យហើយនៅតែដឹងណាមនុស្សនឹងល្អធ្វើឡើងញាតិញោមនឹងល្អថាសំបីទៅឪពុកម្ដាយមិនបានចិញ្ចឹមតែគាត់នៅតែធ្វើខ្លួនជាកូនល្អនឹងទៅល្បីជាងមនុស្សដែលឪពុកម្ដាយល្អទៅទៀតមែនទេចឹងមែនទេគឺជារឿងដែលគេកម្រធ្វើបានហ្នឹងចឹងបាទហើយក៏ជាគំរូដល់មនុស្សម្នាដទៃទៀតផងដែរបាទនឹងប៉ុណ្្នឹងសិនបាទ ពេញចិត្តហ្មងណាសាធុបាទសូមគោរពទាំងអនៅអវាវត្តនេះចំនួនខ្ញុំនេះអត់បានព្រៀងទុកទេប៉ុន្តែចំនួនសួរព្រះអង្គទេសនាដោយពិសេសហើយមុននេះខ្ញុំសូមប្រគេនចំនួន មិនដែលអ្នកណាសួរប៉ុនកណាសួរដោយកូនក្មេងអញ្ចឹងឲ្យព្រះអង្គបកសិល5កម្មសិល5ហើយសិល8នឹងយ៉ាងម៉េចព្រះអង្គសូមព្រះអង្គជួយរតនាបកឲ្យបាសកបាការជួយដឹងទៀតហើយចេះកម្មកម្មនោះខ្លាចលោកវាខុសហើយហេកុំតន់និយាយយ៉ាងមើលគឺសួរសិន កណាកណាស្ដាប់តាមកសែតដែលឲ្យមកហ្នឹងធ្វើតាម ទៅខ្លាចលោកកោសបើអញ្ចឹងមានអ្នកណាមានជំនួទេបើអញ្ចឹងសុំព្រះអង្គរតនីបកឲ្យឲ្យការសក់បាតាឲ្យកាន់រហូតសិល8ខុសខុសមើលតបទូតែមើលកុំមាត់មើលកុំហ្នឹងហើយអឺតាមពិត សិល5ហ្នឹងគឺយើងសំដៅទៅដល់និច្ចសិលនិច្ចសិលប្រែថាសិលដែលក៏បីមានជានិច្ចនិច្ចសិលនេះសំបីតែមិនមានព្រះ សម្មាសម្ពុទ្ធត្រាស់ក៏មានដែរជាធម៌របស់មនុស្សអាចហៅឈ្មោះថាករសិលដូចជានៅ ក្នុងឧត្តរករទ្វីប ទោះបីជាមិនមានព្រះសម្មាសម្ពុទ្ធត្រាស់នៅទ្វីបហ្នឹងគេរក្សាសិល5ទាំងអស់គ្នានៃជាសិលហ្នឹងអាចហៅថាជាសិលរបស់មនុស្សធัวរបស់មនុស្សសម័យណាដែលមិនមាននិច្ចសិលហ្នឹងគឺមនុស្សមិនបានសេចក្តីសុខទេសំបីតែនៅសហរដ្ឋអាមេរិកនេះគេមិនបានដាក់ឈ្មោះថាជាអ្នកកាន់សិលប៉ុន្តែបើមើលច្បាប់គេទៅភាគច្រើនមានសិលនៅក្នុងហ្នឹងដូចគេមិនអោយសម្លាប់សត្វអីអញ្ចឹង សត្វឃើញហើយអញ្ចឹងគេអត់ឲ្យសម្លាប់អត់ឲ្យអីហ្នឹងលួចទ្របលួចអីហ្នឹងគេមានឲ្យលួចណាមែនទេហ្នឹងហើយលួចប្រពន្ធកូនគេអីគេមានឲ្យធ្វើណាណាវាមានហើយសិលហ្នឹងប៉ុន្តែគ្រាន់ថាអឺមិនបានហៅឈ្មោះតែប៉ុណ្ណឹងកុហកបោកប្រាស់ដូចទូតអាមេរិកនេះគឺវាចង់ច្បាស់ណាមកកុហកអីវាមិនពេញចិត្តទេហ្នឹងគឺមនុស្សគ្រប់គ្នាគឺស្រឡាញ់សិលនឹងឯង ប៉ុន្តែដល់ទៅព្រះសម្មាសម្ពុទ្ធសម្ដែងព្រះអង្គឲ្យឈ្មោះចឹងទៅប៉ុន្តែតាមពិតធម៌នឹងមាននៅក្នុងមនុស្សមនុស្សបានសេចក្តីសុខដោយសារមានសិលនឹងឯងហើយដល់ទៅដាក់ឈ្មោះថាកាន់សិលឬក៏សមាទានសិលមានន័យថាយើងមកវឹកហាត់ខ្លួនចឹងបានជានៅក្នុងសិក្ខាបទហ្នឹងយើងសូត្រថា បាណាតិបាតាវេរមណីសិក្ខាបទាំងសមាតិយាមិ ខ្ញុំប្រកាសណាសូមសមាទាននៅសិក្ខាបទសមាទាននឹងប្រែតកម្មយកឬក៏ទទួលយកសិក្ខាបទនឹងប្រែតបទដែលត្រូវសិក្សាណាសិក្សាក្នុងទីនេះសិក្សា work hard ណាស្មើនឹង training not to kill not to steal ហ្នឹងគឺ work hard មិនសម្លាប់ work hard មិនលួច ពីព្រោះធម្មតា ចិត្តយើង វានៅ មានព្យាបាទធម្មតាចិត្តនៅល្មោបលោភលន់អញ្ចឹង work hard ការរសាសិលមានន័យថាចូលមកវឹកហាត់កាយវិចារណាអញ្ចឹងឈ្មោះថាការកាន់សិលឬក៏ការរសាសិលនឹងស្មើនឹងពាក្យថាចូលមកវឹកហាត់ទម្លាប់ល្អដើម្បីអ្វីដើម្បីបង្កើតនូវគុណធម៌អញ្ចឹងបានជា ពាក្យខ្មែរយើងហៅថាសិលធម៌ សិលធម៌ត្រូវបានគេប្រើចំពោះការយោគយល់ការធ្វើអ្វីអ្វីល្អល្អចំពោះគ្នានឹងគ្នាប៉ុន្តែពាក្យសិលធម៌នៅក្នុងព្រះធម៌នេះគឺសិលនិងធម៌កាលណាមានសិលនាំឲ្យមានធម៌ដូចជានៅក្នុងបញ្ចសិលនេះសិល5នេះកាលណារសាមត់ចត់ប្រកបពជាទៅនាំឲ្យមានកល្យាណធម៌ណាមានសិលនាំឲ្យកើតធម៌កល្យាណធម៌ប្រែថាធម៌ល្អសម្ដៅដល់គុណធម៌5ដែរ មិនសម្លាប់កាលណាវឹកហាត់មិនសម្លាប់ពិចារណាឃើញតែសត្វទាំងឡាយហ្នឹងសុទ្ធតែត្រូវការជីវិតអញ្ចឹងមិនចង់ឲ្យគេស្លាប់ទេនាំឲ្យមានមេត្តាធម៌ឃើញទេជាងការរក្សាសិលទី1គឺការវឹកហាត់ដើម្បីមិនសម្លាប់នេះ មិនមែនត្រឹមតែមិនសម្លាប់ដោយសារទាស់ជាមួយសិក្ខាបទទេគោបំណងនៃការរក្សាហ្នឹងគឺឲ្យមនុស្សគ្រប់គ្នានឹងមានមេត្តាធម៌អញ្ចឹងណា គោលដៅនៃការរក្សាសិក្ខាបទទី1នេះដើម្បីឲ្យមនុស្សទាំងឡាយមានមេត្តាធម៌ប្រសិនបើមនុស្សទាំងឡាយមានមេត្តាធម៌ឯងមិនបាច់រក្សាទេអាសិលទី1ហ្នឹងប៉ុន្តែដោយសារមនុស្សវាមានព្យាបាទមានអឃាតមានការចងគំនុំអញ្ចឹងត្រូវរៀនវឹកហាត់ហ្នឹងដើម្បីឲ្យចិត្តហ្នឹងមានមេត្តាធម៌ចឹងបានជាមនុស្សសម័យដើមកាប់អីមិនបាច់សូត្រសិលសូត្រអីពីព្រោះមនុស្សចេះរាប់អានគ្នាតែម្ដងញាតិញោមសិលនឹងដូចជាច្បាប់វឹកហាត់មួយអញ្ចឹងច្បាប់ទម្លាប់កើតពីមនុស្សខូច ចឹងមិនឆឹងកាន់គាត់ថាគុកនិងសោគឺចោលបង្កើត បើអត់មានចោលមានគុកមានសោផ្ទះនេះមានទេហ្នឹងញាតិញោមចាក់សោការពីអីហ្នឹងហើយអរគុណចោលទៅបើមានសោចាក់ផ្ទះនោះណាអោសុទ្ធល្អឆោតកើតពីរោគបើអត់មានរោគគ្មានពេទ្យទេមែនទេហ្នឹងហើយអញ្ចឹងបើសុខភាពល្អហើយត្រូវការពេទ្យទេ អត់ទេដូចពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងដំបូងណាព្រះអង្គសម្ដែងធម៌ប្រោសបញ្ញវគិកាលនោះអត់មានវិន័យសូម្បីមកសិក្ខាបទអត់មានសោះប៉ុន្តែមនុស្សអាចសម្រេចគុណធម៌បានដោយសារមនុស្សនឹងគិតល្អនិយាយល្អវាអត់ខុសដល់អត់ខុសមិនចាំបាច់សិលទេអត់ចាំបាច់សិលហ្នឹងអត់បាច់រក្សាសិលអត់បាច់សិក្ខាបទធ្វើនេះខុសធ្វើនោះមិនត្រូវអីអត់ទេដល់មនុស្សយូរយូរវាខូចទៅខូចទៅបានចេះមានសិក្ខាបទហ្នឹង ហ្នឹងហើយអញ្ចឹងបើមនុស្សវាមានសេចក្តីល្អស្រាប់ហើយមិនបាច់ទេដូចមានមេត្តាធូរហើយមានចាំបាច់ប្រាប់តកុំសម្លាប់មានចាំបាច់ចឹងអីទៀតពូពូគាត់ចេះអាណិត អសូររាប់អានគេហើយអញ្ចឹងការរសាសិលទី1នឹងនាំឲ្យមានមេត្តាធម៌រសាសិលទី2មិនលួចវឹកហាត់ដើម្បីកុំឲ្យអាចិតចង់បាននឹងទៅលួចរបស់គេ ដើម្បីឲ្យចេះព្រមរស់នៅជាសម្មាអាជីវធម៌ណាទី2កាលណាវឹកហាត់មិនលួចគេយូរទៅលែងសម្លឹងចង់បានទ្រព្យសម្បត្តិរបស់គេខំប្រឹងធ្វើការដោយខ្លួនឯងធ្វើបណ្ណាត្រីអប៉ុណ្ណឹងនឹងវាកើតនៅធម៌មួយហៅថាសម្មាអាជីវៈការរស់នៅដោយប្រវេឃើញទេនេះគឺជាគោលដៅនៃការរក្សាសិលហ្នឹងអទី3រក្សាមិនដើម្បី ទៅលោភលន់ប្រពន្ធកូនគេអីចឹង អានឹងគឺជាការវឹកហាត់ទូនមានចិត្តកុំឲ្យវាទៅកន្លែងហ្នឹងដើម្បីអីដើម្បីឲ្យកើតធัวមួយហៅថាសតិរសន្តោសៈការចេះសន្តោសប្រោះប្រណីគ្រប់គ្រាន់ចំពោះប្រពន្ធប្តីរបស់ខ្លួនឯងឬក៏ការចេះគិតគូរកូនប្រពន្ធនឹងចឹងហើយការរក្សាពាក្យសម្ដីមិនកុហកអ្នកដទៃសំបីដោយកុហកលេងក៏ដោយ ដើម្បីឲ្យកើតគុណធម៌មួយគឺសច្ចធម៌ សច្ចធម៌បើមនុស្សនឹងមានសច្ចធម៌មិនបាច់មុសាវាទេវេរមណីទៀតប៉ុន្តែ ដោយសារនៅក្នុងមនុស្សយើងហ្នឹងវាមានអាកិច្ចកលវាមានជាងការគ្រាន់តែពិសាបាយហើយនៅនៅប៉ុន្តែបើហើយគ្រាន់តែលេងសិនក៏កុហកដែរវាអស់សច្ចៈបាត់ដែរឃើញទេហើយបងពិសាបាយអត់អត់ទេប៉ុនកាន់ចានបណ្ដាបាត់ហ្នឹងហើយប៉ុន្តែបើមនុស្សនឹងមានសច្ចៈធម៌ភាពទៀងត្រង់ហើយចាំបាច់សិក្ខាទិយាមិទៀតទេមិនបាច់ទេ ហ្នឹងហើយអញ្ចឹងសិក្ខាបទនេះគឺជាបទដែលត្រូវសិក្សាវឹកហាត់ឲ្យកើតសច្ចៈធម៌ការតមគ្រឿងសង្វឹងដើម្បីឲ្យមានសតិសម្បជញ្ញៈនឹងអញ្ចឹងដល់ទៅការនៅគុណធម៌ពិតប្រកបកន្លែងហ្នឹងហៅថាគុណធម៌សិលរីឯពេលរក្សានេះមិនតន់ជាគុណធម៌ទេអញ្ចឹងបានយើងឃើញអ្នករក្សាសិលខ្លះកាន់តែរក្សាកាន់តែជេរកាន់តែរក្សាកាន់តែខូចថាគុណធម៌មិនមែននៅលើសិក្ខាបទហ្នឹងទេ សិក្ខាបទនឹងគ្រាន់តែជាការហាម5ដល់តែវឹកហាត់ចេះ កើតមេត្តាកើតសមាអាជីវៈកើតនៅសតិរសន្តោសៈសច្ចៈធัวអបមាទធัวនេះទៅជាគុណធัวសិលពិតប្រាពិតប្រកបនឹងអញ្ចឹងអញ្ចឹងបានជាការរក្សាសិលនឹងលោកឧទាហរណ៍ដូចជាយើងត្រូវតមអាហារទាស់យើងឈឺត្រូវតមអាហារទាស់ហើយត្រូវធ្វើសេចក្តីល្អនឹងដូចជាការបរិភោគអាហារបំពន់សុខភាព ហើយត្រូវអប់រំចិត្តនឹងឲ្យវាស្អាតដោយខូរផង់ជំរះនៅមន្ទិលផ្លូវចិត្តនឹងដូចជាការលេបថ្នាំបំបត្តិរោគឲ្យវាជាពីខ្លួនយើងចឹងនឹងចឹងនេះសិល5នេះគឺជាសិលប្រចាំលោកហើយប៉ុន្តែដល់ពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងព្រះអង្គសម្ដែងបន្ថែមអំពីឧបោសថសិលចំពោះអ្នកដែលចង់ស្ងប់ស្ងាត់អ្នកដែលចង់លះបង់ដូចជាលះបង់នៃការបរិភោគអាហារល្ងាចដើម្បីឃើញទោសដល់ការបរិភោគនោះយើងរវល់មួយថ្ងៃមួយថ្ងៃដោយសារបរិភោគមិនដែលទៅជាស្អីផង ចឹងរៀងរៀនអត់ខ្លះទៅដើម្បីយល់អំពីការរវល់ព្រោះអាហារនេះហើយដើម្បីលះបង់នៅរសៈតណ្ហាតណ្ហាដែលកើតនៅក្នុងរសអាហារនឹងហើយការភ្លើតភ្លើនដោយតន្ត្រីប្រគំដំគោះអីសពគ្រប់នឹងនឹងដើម្បីសង្រួមចិត្តណាសង្រួមកាយសង្រួមចិត្តឃ្លាតអំពីការសបាយភ្លើតភ្លើននឹងកាលណាយើងយល់អំពីបំណងនៃការលះបង់នឹងយើងនឹងជ្រះថ្លាកាន់តែច្រើនចំពោះអ្នកដែលលះបង់ខ្ពស់ខ្ពស់ជាងយើង។ ដូចជាប្រសង់ឬក៏ប្រយោគគេវិចរដែលលោកលះបង់ទៅនៅព្រៃនៅអីចឹងទៅដែលលោកមិនត្រូវការរបស់ទាំងអស់ហ្នឹងនឹងចឹងដូច្នេះ ការសម្ដែងអពោសុតនេះឧបៈនិងឱសុតឱសុតនឹងប្រែថាថ្នាំឧបៈនឹងប្រែថាខ្លាំងថ្នាំខ្លាំងគឺចូលទៅកម្ចាត់បង នៅកិលេសបន្ថែមទៀតនឹងចឹងអញ្ចឹងការរសាសិលនេះគឺដើម្បីអប់រំកាយវិជាចិត្តប៉ុន្តែកាលណាយើងច្រឡំយើងអួតគ្នាសិក្ខាបទច្រើនតិចអានឹងការរោគប្រតិកម្មសិល ការនៅសិល5ដូចល្មមដល់ពេលសិល8ឈប់ហូបបាយចូលអ្នកសិល5បដ ாய் តាមពិតសិលកាន់តែខ្ពស់មាននេះកាន់តែតិចទេដូចជាសិក្ខាបទចុងក្រោយឧច្ចាសយនៈមហាសយនាមិនដេកឬអង្គុយលើអាសនៈខ្ពស់ហួសប្រមាណឬក៏អាសនៈប្រសើរមិនបានត្រូវលះបង់អាសនៈប្រសើរគឺដើម្បីធ្វើខ្លួនឯងកុំឲ្យតម្កើងខ្លួនតទៅទៀតពង្រៀនអ្នកសិលខ្ពស់មានអ្នកសិលខ្ពស់មានអ្នកទៀត ណាដាក់ខ្លួនកាន់តែទៀបសភាពរៀបសារគួរជាទីស្រឡាញ់លែងប្រកាន់ពីមុនគ្រាន់តែគេរៀបកន្លែងមិនស្អាតអីក៏ខឹងឥឡូវឲ្យដេកដេកក៏បានចិត្តអ្នករសាពោសុនសិលអញ្ចឹងប៉ុន្តែមិនអញ្ចឹងកើកលើសិលតែមិនអញ្ចឹងក៏ណានឹងអញ្ចឹងបាទនឹងគ្រាន់តែអើមិនឲ្យសម្ដែងអញ្ចឹងឯងញាតញោមថាអ៊ូអញ្ចឹងមិនទៅថាឲ្យគាត់គុំថាឲ្យគាត់ហ្នឹងហើយជាការវាច្រឡំ តាមពិតអ្នករសាខ្ពស់សិលខ្ពស់នឹងមិនចាំបាច់តម្កើងខ្លួនឯងទេតែយើងអ្នកសិលទៀតត្រូវតែគោរពគាត់ចេះណាមិនចាំបាច់ឲ្យគាត់តម្កើងខ្លួននេះប៉ុន្តែយើងជា អ្នកមិនតន់រក្សាសិលឬក៏យើងអ្នកសិលទៀមគាត់ជាងគាត់នឹងត្រូវគោរពគាត់ណាតែគាត់ខ្លួនឯងមិនបាច់តម្កើងខ្លួនទេដូចជាប្រសងអញ្ចឹងមិនបាច់តម្កើងខ្លួនឯងទេការគោរពនៅលើញាតិ ញោមចឹងទៅគេមិនគោរពក៏មិនអីដែរប៉ុន្តែមិនចាំបាច់ឲ្យញោមឯងត្រូវគោរពអាត្មាមិនបាច់ទេអាហ្នឹងវាមិនចាំបាច់ឲ្យត្រូវធ្វើអញ្ចឹងទេនឹងអញ្ចឹងចឹងបានសម្ដេចសង្ឃរាជឯងលោក ប្រើពាក្យសម្រាប់ប្រសង់ដោយថាអាត្មាសួរដឹកគុណនិមន្តមកដោយអ្វីមិនគួរប្រើពាក្យនិមន្តដោយខ្លួនឯងពាក្យនិមន្តជាពាក្យលើកតម្កើងសម្រាប់បរិស័ទអ្នកហៅឯខ្លួនឯងថាអាត្មាមក ដើរមកជិះឡាននិយាយធម្មតាអញ្ចឹងខ្លួនឯង លោកអោយនិយាយធម្មតាអញ្ចឹងរីឯពាក្យនិមន្តពាក្យគង់ហ្នឹងគឺសម្រាប់ញាតិញោមអ្នកហៅបើខ្លួនឯងអាត្មាអង្គុយនេះអាត្មាឈរនេះគឺឲ្យនិយាយធំសាមញ្ញធម្មតាអញ្ចឹងពាក្យគង់ពាក្យអង្គុយសម្រាប់ញាតិញោមហៅទេយល់ទេគឺមិនឲ្យតម្កើងខ្លួនឯងទេ ធ្វើឲ្យតែល្អទៅគេលើកបណ្ណាគេលើកទៅយ៉ាងណាមិញអ្នកមានគុណធម៌សិលដូចគ្នាអញ្ចឹងប៉ុន្តែមិនអញ្ចឹងញាតិញោមអាត្មាចិត្តតែឃើញ ញាតិញោមខ្លះដល់គាត់មានឈ្មោះសិលវ័នសិលវតីគាត់អញ្ជើញគាត់ទៅវិសាដេញតុកធម្មតាក៏គាត់មិនទៅគាត់ថាគាត់ខ្លាចខុសខ្លាចដាច់សិលគាត់ឯណាទៅហ្នឹងហើយគាត់ទៀមទីឲ្យគេលើកប្រកេនដូចលោកចឹងទៅបានថាអូចប់អាចប់រយចប់រយហ្នឹងហើយប៉ុន្តែណាប៉ុន្តែអានេះលើយើងអ្នកយល់ឃើញគាត់ថាអូគាត់ចាស់ហើយបើគាត់មិនសិលគោះក៏គាត់ចាស់ដែរយើងគិតចឹងណា គាត់ចាស់នឹងយើងអ្នកគិតយើងអ្នកគិតគាត់អត់ខុសទេអានឹងយើងបានបន់ណាឃើញថាគាត់ចាស់គាត់រសាសិលខ្ពស់គាត់ជាសីលវ័នសីលវតីគាត់ស្លៀកសពាក់សអញ្ចឹងមិនគួរឲ្យគាត់មកប្រឡូកពោកប៉ាជាមួយយើងទេគួរឲ្យគាត់នៅម្ដុំយើងលួកជូនគាត់នេះជាបន់របស់យើងយល់ទេប៉ុន្តែក្រណហាម្ចាស់ខ្លួននឹងកុំចាំបាច់ដល់គេប្រកេតបើមិនប្រកេតអញមិនញ៉ាំកុំចឹងនោះណានឹងចឹង អាថ្មសំដែងចឹងទៅស្ដាប់ឲ្យតន់ដែលយើង យើងកុំទៅមើលទោសគ្នាដោយព្រះសម្មាសម្ពុទ្ធសំដែងថាពួរ4ប្រការណាចតារធម្មេវត្តថនតិអាយុវណ្ណោសុខੰពលៀងធัวគឺពួរទាំងឡាយ4ប្រការគឺអាយុ1ពួរសម្បល់កាយ1សេចក្តីសុខមួយកម្លាំងមួយរមែងចម្រើនដល់ជនទាំងឡាយដែលមាន ហើយសេចក្តីអោនកាយថ្វាយបង្គំដល់ព្រះរតនត្រ័យឬក៏គោរពដល់បុគ្គលដែលមានគុណធម៌មានសិលជាដើមឬក៏ដល់ចាស់ព្រឹទ្ធាចាអញ្ចឹងគឺជាទួនាទីរបស់យើងអ្នកមានសិលទៀតជាងអ្នកគោរពយើងក្មេងជាងអ្នកគោរពរីឯចាស់នោះមិនបាច់បង្កប់អីគេទេធ្វើតែល្អទៅគេគោរពបានប៉ុណ្ណាយកប៉ុណ្ណឹងទៅណាហ្នឹងហើយសូមអនុមោទនាអស់ហ្នឹងហើយបាទ ដែលមានអ្នកណាសួរជំនួសហើយយើងមានពេលល្អជាទីបំផុតដែលបានសួរនោះដូចដូចបានឡើងឋានសួរអញ្ចឹងពេលឡើងសួរឡើងឡើងឋានសួរហ្នឹងគិតគិតថាកាន់ត18ហ្នឹងបើព្រះលោកមិនហាមបាយរៀបហូបទៅវាមានវិបត្តិអីដែរមានហ្នឹងហើយ អានឹងជាសំណួរដែរអត់ជាសំណួរដែរអត់ព្រោះហ្នឹងហើយអឺកាលណាយើងរក្សាយើងសន្យាថាយើងមិនពិសាខុសកាលទេ វិកាលភោជនា វេរមណីសិក្ខាបទាំងសមាធិយមិខ្ញុំប្រកាសរណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចៈកិរិយាបរិភោគនៅភោជនាហារ ខុសកាលខុសកាលតាមពិតយើងដឹងហើយយើងពិសាបាយនឹងគ្មានទៅសម្លាប់គេទេហើយគ្មានទៅលួចគេទេចុះអ្វីដែលខុសនោះស្អីអ្វីដែលខុសគឺយើងសន្យាខុសយល់ទេយើងសន្យាព្រះអង្គថាយើងនឹងលះបង់មកពេលលះបង់ពេលល្ងាចដល់តែយើងពិសាខុសវាវាវាខុសពីសម្ដីខ្លួនយើងដែលយើងសន្យាហ្នឹងហើយវាអត់មានទៅលួចទេណាវាអត់មានទៅ សម្រាប់គេណាអាហារឆ្អិនស្រាប់នោះប៉ុន្តែអ្វីដែលខុសគឺយើងបើយើងធ្វើបង្កើតយើងសន្យាធ្វើអីយល់ទេវាខុសខុសទៅនឹងឯងហ្នឹងហើយសន្យាខ្លួនយើងឲ្យធ្វើបង្កើតនឹងអន់ហ្នឹងហ្នឹងចឹងអញ្ចឹងគិតថាប៉ុណ្្នឹងចុះណាញាតិញោមការសម្ដែងធម៌និងការបកស្រាយមានប្រមាណប៉ុណ្្នឹងលើសលោះខ្វះខាតយ៉ាងណាសូមអភ័យទោសបាទ ហើយនឹងអនុមោទនាយកតែចំណុចល្អប៉ុណ្ណោះចាសូមអនុមោទនាអឺព្រះបូជាវធមែនមែនបាទណា225បាទអឺជាធម្មតាអាត្មាទៅទេសនានឹងតាមវត្តតែងតែដាក់តាមវត្តចឹងណាចឹងព្រះបូជាពធទេសនានឹងសូមទុកដាក់ក្នុងវត្តនឹងសម្រាប់ រៀបចំកម្មវិធីបុណ្យអីទៅក្រោយក្រោយ